តោះឥឡូវខ្ញុំនិយាយដល់អឺរ៉ុបវិញម្ដងបាទខ្ញុំនិយាយដល់ការប្រកួតជម្រុះបាទនៅក្នុងតំបន់អឺរ៉ុបវិញម្ដងបាទអឺបាទអឺរ៉ុបគឺគេប្រើរូបមន្តបាទប្រកួតជម្រុះបាទគឺដោយសារតែនៅអឺរ៉ុបបាទក្រុមច្រើនមែនទែនបាទអឺរ៉ុបបើនិយាយទៅគឺប្រហែលប្រទេសបងប្អូនអរគ្នាបាទដូចជា56 63នេះបាទចង់ភ្លេចបាត់ហើយបាទនៅអឺរ៉ុបបាទអញ្ចឹងដោយសារតែនៅប្រទេសអឺរ៉ុបច្រើនបាទអញ្ចឹងគេគេហៅថាគេចែកបាទគេចែក អឺ port clearing បាទរហូតមកដល់ពេលបច្ចុប្បន្នគេហៅថាការប្រកួតបាទជំរុះអឺចែកពូលបាទ10ពូល10ពូលបាទសូមបញ្ជាក់ថានៅអឺរ៉ុបគេឲ្យ13ប្រទេសបាទទៅលេង World Cup អញ្ចឹងគេចែកជា10ពូលលេខ1តាមពូលទាំង10គឺត្រូវទៅលេង World Cup ស្វ័យប្រវត្តិដែលបច្ចុប្បន្នគឺគេបញ្ចប់ការប្រកួតជំរុះបានក្រុមទាំង10នោះហើយបាទ ចឹង10ពូលនោះមានអីគេខ្លះបាទទី1គឺមានក្រុម A បាទពូល A គឺ Shep B បាទពីមុនបងប្អូនស្គាល់ថាជា Shep B និង Montenegro ហ្នឹងឥឡូវ Shep B ផ្សេង Montenegro ផ្សេង Shep B បាទនៅលេខ1បានទៅលេង World Cup ហើយប៉ុន្តែ បាទក្រុមរងបាទគឺលេខ2នៅក្នុងពូល A ប៉ូទុយហ្គាល់ដែលប្រហែលថ្ងៃមុនបាទមានរឿងចម្រុំចម្រាស់ស្មើអៀកឡង់បាទហើយមកមកចាញ់ Shep B ចុងម៉ោងហ្នឹងក៏ត្រូវប៉ូទុយហ្គាល់បាទរបូតកៅអី World Cup បានសេប៊ីទៅលេង បាទស្វ័យប្រវត្តិដែលមិនបាច់ជំរុះបន្តប៉ុន្តែប៉ូទុយហ្គាល់បងប្អូនសួរតែធ្លាក់នៅ នៅនោះទេបាទនៅនោះទេប៉ូទុយហ្គាល់គឺត្រូវ មានភារកិច្ចប្រកួតជំរុះជុំចុងក្រោយនៅក្នុងតំបន់អឺរ៉ុបមួយទៀតបាទអញ្ចឹង pool A បាទ Serbia ឡើងប៉ូទុយហ្គាល់លេង play off pool B អេស្ប៉ាញបាទឡើងទៅ direct ហើយបាទលេខ1 pool A លេខ2គឺស៊ុយអែតបាទលេង play off ពូល C បាទគឺស្វីសឡើងទៅដរិចហើយបាទក្រុមអ៊ីតាលីបាទអ៊ីតាលីគឺនៅជាក្រុមលេខ2ទៅលេង play off ទៅវិញណែបាទវាអញ្ចឹងបាទអ៊ីតាលីអ៊ីតាលីដដាបទៅរួមមែនតើ World Cup 2018ដូចអត់មានអ៊ីតាលីបងប្អូនអរគ្នាដូចជំរុះចាញ់ធ្លាក់បាត់ទៀតបាទគេថាជើងឯក World Cup បាទកាលពីឆ្នាំ2006ដូចជា2010ទៅ2018ទេបាទអ៊ីតាលីអត់មានវត្តមានលេងបាទ ចឹងអ៊ីតាលីឥឡូវនេះ play off ទៀតហើយបាទបងប្អូនអរគ្នាចឹង Swiss ឡើងទៅជាក្រុមលេខ1បាទនៅក្នុង Pool C បាទអ៊ុយរ៉ាហ្គាយបាទឥឡូវខ្ញុំមើល comment បងប្អូនតិចបាទអ៊ុយរ៉ាហ្គាយបាទអ៊ុយរ៉ាហ្គាយនៅមានសង្ឃឹមបងប្អូនអរគ្នាបាទឥឡូវយើងទៅពូឌីបាទពូឌីបារាំងឡើងដរិចហើយបាទបារាំងអ៊ុយក្រែននៅលេខ2បាទលេង play off ពូល E បាទ Basic បាទនៅលេខ1បាទបានតលេងរិចហើយបាទប៉ុន្តែពូល E នេះគឺមានអតិភិបមួយទៀតបាទគេហៅថាការលេង សល់ចេញពីក្រុម ដែលគេថាចំណាត់ថ្នាក់ល្អបាទនៅ UEFA Nation League អញ្ចឹង Pool A នេះគឺមាន3ក្រុមបាទដែលមានអធិភាពទៅលេង World Cup គឺ Belgium ទៅមួយហើយ ពីរក្រុមទៀតបាទគឺ Czech បាទសាធារណរដ្ឋ Czech នឹងជាមួយនឹង Wales បាទគឺត្រូវលេងវគ្គជម្រុះបាទ Czech និង Wales Pool F បាទ Pool F គឺមានដាណាម៉ាកបាទក៏ទៅ direct ដាណាម៉ាកនេះទៅទី2បាទអាល្លឺម៉ង់ទៅទី1 ហើយ pool F នេះក៏មានអតិភិបលេងបាទរហូតដល់ទៅ3 3ក្រុមដែរប៉ុន្តែឥឡូវដាណឺម៉ាកទៅមួយបាទ Scotland ជាមួយនឹងអូទ្រីសបាទគឺលេង play off នៅជុំចុងក្រោយជាមួយនឹងប៉ូទុយហ្គាល់អ៊ីតាលីអញ្ចឹងទៅបាទនេះបាទចុះវណ្ណ2018បាទហ្នឹងហើយបាទអ៊ីតាលីបាន2018បាទតោះឥឡូវ pool F គឺមានដាណឺម៉ាកទៅមួយ Scotland អូទ្រីសលេង play off បាទ pool G ពូជីបាទក្រុមលេខ1ហូឡង់ឡើងទៅលេខនរិចហើយបាទ ចំណែកឯលេខ2បាទលេខ play off គឺទួរគីទួរគីនេះក៏មិនធម្មតាដែរបាទបងប្អូនអរគ្នាចំណែក pool H បាទ pool H មិនសូវជាខ្លាំងអីប្រហែលទេបាទប៉ុន្តែក្រូអាតគឺគេឡើងទៅលេខ1ហើយបាទប៉ុន្តែក្រុមម្ចាស់ផ្ទះបាទ World Cup 2018បាទប្រទេសរុស្ស៊ីគឺនៅ play off នៅឡើយទេបាទនៅលេង play off បន្តទៀត pool I បាទដែលជា pool សំណប់របស់បងប្អូនរបស់គ្នាបាទគឺ England បាទតោកំណាចអង់គ្លេសហ្នឹងបាទគឺ ទៅលេង World Cup ដែលរួចរាល់ហើយបាទប៉ុន្តែក្រុមលេខ2ប៉ូឡូញគឺនៅលេង Play Off បាទពូល J ដែលជាពូចុងក្រោយបាទអាឡម៉ង់បាទគឺប្រកួតជម្រុះមកចាញ់ម្ដងមកអង់គ្លេសតាំងពីប្រកួតជម្រុះមកអត់ទាន់ចាញ់ទេណាបងប្អូនអរគ្នាបាទសូមបញ្ជាក់នៅក្នុងតំបន់អឺរ៉ុបបាទមាន3ក្រុមបាទ4ក្រុម5ក្រុមបាទ6ក្រុមដែលប្រកួតអត់ដែរចាញ់បាទក្នុងវគ្គជម្រុះបាទមាន Serbia មានស្វីសអ៊ីតាលីបាទមានបារាំងបាទមានបែលហ្សិក បាទគឺលេងអត់ដែរចាញ់បាទជាមួយនឹងអាល្លឺម៉ង់ហើយនឹងអង់គ្លេសបាទចុងអាល្លឺម៉ង់បាទលេខ1 Pool J បាទឡើងទៅ direct លេខ2បាទ North Macedonia Macedonia នេះសាហាវមែនទែនបងប្អូនអរគ្នាបាទ Macedonia បាទគឺមានកូរ៉ាន Pandev បាទដែលជាអតីតកីឡាកររបស់ International Milano បងប្អូនស្គាល់ថា Inter Milan បាទធ្លាប់ឈ្នះ World Cup អឺជាស្រីធ្លាប់ឈ្នះ Champions League គាត់នៅ Macedonia ប៉ុន្តែការបង្ហាញខ្លួននៅ Euro ពីប៉ុនប្រហែលខែមុននេះបាទគឺគាត់លេងតែលើគាត់ចូលនិវត្តន៍ហើយក៏អត់បាន ជួយក្រុមគាត់ជំរុះឬក៏ទៅលេង World Cup ទេប៉ុន្តែគាត់រសល់បច្ចេកទេសសល់មេរៀន share ចែករំលែកទៅ សមាជិកក្រុមរហូតដល់ North Macedonia នេះនៅលេខ2 play off ជុំចុងក្រោយម្ដងទៀតសាហាវមែនទែនបាទ Macedonia អញ្ចឹងអាឡឺម៉ង់លេខ1 Macedonia លេខ2ខណៈដែល pool J របស់អាឡឺម៉ង់និង Macedonia មាន Romania បាទមាន Iceland សុទ្ធសឹងតែជាក្រុមខ្លាំងបាទ Romania គឺគេថាអឺ ខ្លាំងអតីតកាលបាទខ្លាំងអតីតកាលអូខេបាទអញ្ចឹងនៅក្នុងពូលអឺទាំង10បាទរបស់អឺរ៉ុបបាទគឺរកឃើញហើយបាទខ្ញុំអាចបច្ចៈមួយសារទៀតមានអាល្លឺម៉ង់មានអង់គ្លេសក្រូអាតហូឡង់ដាណឺម៉ាកបែលហ្សិកបារាំងស្វីសអេស្ប៉ាញនិងសេបប៊ីបាទតោះឥឡូវបងប្អូនសួរថា play off ក្រុមណាជួបក្រុមណាខ្ញុំឲ្យមួយវគ្គទៀតបាទឥឡូវ play off play off បងប្អូនអឺអត់ពិបាកទេបាទឥឡូវបងប្អូនចូលទៅ Wikipedia បាទបងប្អូនចូលទៅ Wikipedia បងប្អូនមើលអញ្ចេះបាទ play off គឺមានចំនួន10ក្រុមជ្រើសចេញពី10ពូលបាទចុះសួរថាអឺគេលេងយ៉ាងម៉េចបាទគេលេងយ៉ាងម៉េចគឺគេយកទាំង10ក្រុមហ្នឹងបាទទៅលេងជំរុះបន្តទៀតបាទដែលបច្ចុប្បន្ន10ក្រុមហ្នឹងគឺគេលេងរូបមន្តគេហៅថាចែកចេញជា3ផាត part A part B ហើយនឹង part C បាទ part A part B part C បាទមួយ part គឺគេមាន4ប្រទេសអញ្ចឹង3 part វាមាន12ប្រទេសបាទចុះ play off របស់យើងយកបានតែ10ប្រទេសទេ2ប្រទេសទៀតមកពីកលិតណាបាទពីប្រទេសទៀតដូចខ្ញុំបានជម្រាបជូនបងប្អូនមុននេះអញ្ចឹងគឺគេយកចេញពីក្រុមដែលមានចំណាត់ថ្នាក់ល្អនៅ UEFA Nation League ពីក្រុមនោះគឺមានអូទ្រីស ហើយនឹងសាធារណរដ្ឋឆេកបាទព្រោះអីបានអូទ្រីនឹងសាធារណរដ្ឋឆេកឡើងបាទដោយសារតែបារាំងអេស្ប៉ាញអ៊ីតាលី បែលហ្សិកហើយនឹងវែលក្រុមទាំងអស់នោះ គឺមានឈ្មោះទៅលេង World Cup រួចហើយបាទលើកលែងតែ Wales មួយទេដែលត្រូវមានឈ្មោះជំរុះដូចគ្នាអញ្ចឹងអតិភិបមកអូទ្រីសនិងសាធារណរដ្ឋឆេកនេះបាទឥឡូវ10ក្រុម10ប្រទេសបូកនឹង2ប្រទេសគឺស្មើនឹង12ប្រទេស លេងបាន3ផាតដែលមួយផាតគេយក4ប្រទេសហើយផាតហ្នឹងគេលេងយ៉ាងម៉េចបងប្អូនអរគ្នាបាទផាតហ្នឹងគឺគេគេគេគេ select ចេះទៀតបាននៅអឺរ៉ុបវាញ៉ៃញ៉ៃអញ្ចឹងអញ្ចឹងបាទខ្ញុំចង់ច្បាស់ច្បាស់ជូនដល់បងប្អូនអរគ្នាគឺលេខ1ដល់លេខ6បាទក្រុមដែលលេង play off លេខ2ហ្នឹងណាបាទគេគេហៅថាជាក្រុមដែលស្ថិតនៅក្នុង port មួយហើយក្រុមដែលនៅលេខ7រហូតដល់លេខ12ហ្នឹងគេដាក់ port មួយទៀតបាទ unseeded និង seeded បាទអញ្ចឹងគឺ ក្រុមដែលនៅផតលេខ1ផតលេខ1មានក្រុមណាខ្លះមានប៉ុកទីហ្គាល់មានស្កុតឡែនមានអ៊ីតាលីមានរុស្ស៊ីមានស៊ុយអែតនិងវែលបាទនេះគេហៅថាក្រុមលេខ1ផតលេខ1ផតលេខ2បាទគឺមានទួគីមានស្កុតឡែនមានម៉ាសេដូនីមានអ៊ុយក្រែនមានអូទ្រីសនិងសាធារណរដ្ឋឆេកអញ្ចឹងមកផតមាន6ប្រទេសមកផតទៀតមាន6ប្រទេសសរុបមក12ប្រទេសអញ្ចឹង ផតលេខ1បាទគឺគេឲ្យលេងចេះបានន័យថា គេនឹងចាប់ឆ្នោតនៅថ្ងៃ26អឺអេមើលខ្ញុំមើលសិនបាទត្រូវហើយបាទគេនឹងចាប់ឆ្នាំថ្ងៃ26គឺបានន័យថា ក្រុមទាំង6នៅក្នុងផតលេខ1នឹងត្រូវលេងជាមួយនឹងក្រុមលេខ6នៅក្នុង ផតលេខ2បន្តទៀតបាទនៅក្នុងនោះបងប្អូនអត់បារម្ភទេមិនបាច់បារម្ភថាប៉ុកតហ្គាល់នឹងត្រូវជួបអ៊ីតាលីឬក៏ប៉ុកតហ្គាល់ត្រូវជួបរុស្ស៊ីឬក៏អ៊ីតាលីជួបរុស្ស៊ីអត់ទេព្រោះអី ប៉ុកទីកាល់ស្កុតឡែនអ៊ីតាលីរុស្ស៊ីស៊ុយអែតនិងវែលគឺនៅផតជាមួយគ្នាអញ្ចឹងពួកគាត់អត់ត្រូវប៉ះគ្នាទេពួកគាត់ទៅត្រូវប៉ះជាមួយនឹងក្រុមដែលនៅក្នុងផតលេខ2បាទដែលមានទូគីប៉ូឡូយម៉ាសេឌីនីអ៊ុយក្រែនអូទ្រីសនិងសាធារណរដ្ឋឆេកបាទប៉ុន្តែអានឹងគេហៅថាជុំដំបូងក្នុងមួយផាត A ផាត B ផាត C អាចមានអ៊ីតាលីនិងប៉ូទុយហ្គាល់នៅមួយគ្នាអាចមានអ៊ីតាលីរុស្ស៊ីនៅមួយគ្នាអញ្ចឹងទៅតើតែក្រុមទាំងអស់ហ្នឹង ឈ្នះក្រុមផតលេខ2នៅជុំដំបូងសិនទើបគេលេងគេហៅថាវគ្គ final មួយវគ្គទៀតអញ្ចឹងបានន័យថានៅក្នុង part A គេហៅថាលេងវគ្គ semi final គឺគេមាន2ប្រកួត បាទស្មើ4ក្រុមហ្នឹងគេលេង2ប្រកួតពីរក្រុមប៉ះគ្នាពីរក្រុមប៉ះគ្នាអ្នកឈ្នះទាំងពីរហ្នឹងគឺត្រូវនឹងឡើងប៉ះគ្នានៅវគ្គ final ដើម្បី មានកៅអីទៅលេង World Cup ក្នុងចំណោម13ប្រទេសរបស់ទ្វីបអឺរ៉ុបបាទអញ្ចឹង part A part B ផាតស៊ីបាទនឹងធ្វើការប្រកួតនៅថ្ងៃទី24ខែ3សូមបញ្ជាក់បងប្អូនភាសាទៀតចង់និយាយថាប៉ូទុយហ្គាល់អ៊ីតាលីរុស្ស៊ីស្កុតឡែនរុស្ស៊ុយអែតជាមួយនឹងវែលនឹងមិនប៉ះគ្នាទេបាទនៅវគ្គពាក់កណ្ដាប់ប្រាច់ព្រាត់នៅតាមផាត A ផាត B និងផាត C ប៉ុន្តែពួកគេអាចប៉ះគ្នានៅជុំផ្ដាច់ព្រាត់នៃផាតនីមួយនីមួយអញ្ចឹងឲ្យតន់បងប្អូនអរគ្នា បើសិនជាពួកគាត់ឈ្នះនៅវគ្គពាក់កណ្ដាលដាច់ព្រាត់នៃផាតនីមួយនីមួយពួកគាត់នឹងប៉ះគ្នា នៅវគ្គដាច់ព្រាត់នៅផាតចុងនៅនៅក្នុងនារាជាការប្រកួតប្រជែងនៅក្នុងផាតបាទគេថាផាត A ផាត B ផាត C អញ្ចឹងនៅអឺរ៉ុបវារៀងរញ៉េរញ៉ៃបន្តិចបាទកន្លែងកន្លែងជំរុះយក3ប្រទេស ដែលត្រូវតែលេងជាមួយនឹង13ប្រទេសអញ្ចឹងបងប្អូនមើលខ្ញុំចង់ដឹងថាតន់ឬក៏មិនតន់បើមិនតន់ខ្ញុំបញ្យល់ភាសាទៀតបាទនៅអឺរ៉ុបវាមិនបានយល់តែបើនៅ នៅទ្វីបផ្សេងៗទៀតគឺអត់ពិបាកទេបាទងាយយល់មែនទែនបាទ